بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته الحمد لله طاه នៅ អាឡម៉ាត់ធំទី9នៅតកតងនឹងអាឡម៉ាត់គីយ៉ាម៉ាត់អាឡម៉ាត់ទី9នេះគឺអ៊ុលម៉ាបានលើកឡើងអំពីផោះតាងដែលបញ្ជាក់ថាតូលូអ៊ីសាំស៊ីមិនម៉ាហ្រីប៊ីហាគឺព្រះអាទិត្យនឹងរះ ពីទិសខាងលិចមកវិញអញ្ចឹងនេះគឺជាអ្វីដែលអល់ឡោះស៊ុបហានវ៉ាឡាទ្រង់ចង់ យើងឃើញថាព្រះអាទិត្យក្តីព្រះច័ន្ទក្តីនេះវាមាន ទំហំធំណាស់ប៉ុន្តែវាស្ថិតនៅក្រោមបញ្ជារបស់អល់ឡោះហ៊ូស៊ុបហានតាឡាទាំងអស់ចឹងពេលវេលាដែលអល់ឡោះឲ្យវាដើរពីទិសខាងណា វាត្រូវតែស្ថិតនៅក្នុង បញ្ជារបស់អល់ឡោះទាំងអស់มันអាចរំលងបានទេយើងឃើញថាពីពេលដែលអល់ឡោះបង្កើតមេឃនិងផែនដីមកគឺអល់ឡោះឲ្យព្រះអាទិត្យនេះគឺរះពីទិសខាងខាងកើតទៅលិចនៅទិសខាងលិចប៉ុន្តែ វានឹងដល់ពេលវេលាមួយដល់ឡោះជាម្ចាស់ឲ្យព្រះអាទិត្យនេះគឺរះរះពីទិសខាងលិចមកលិចនៅទិសខាងកើតវិញផោះតាងដែលបង្ហាញទៅលើអាឡម៉ាត់នេះ មានបញ្ជាក់នៅក្នុងគម្ពីរអល់កុរអានក៏ដូចជាមានបញ្ជាក់នៅក្នុងហាឌីសរបស់នប៊ីយើងមូហាម៉ាឌុនសុលឡោះអាឡៃសាឡាមផងដែរនៅក្នុងគម្ពីរអល់កុរអានអល់ឡោះបានរំលឹកថាអោហ្សូប៊ីឡាហ៊ីមីណាឆៃតានរ៉ាជីម بسم الله الرحمن الرحيم يوم يأتي بعض آيات ربك لا ينفع نفسا إيمانها لم تكن آمنت من قبل أو كسبت في إيمانها خيرا نصرة الأنعام آية 158មានន័យថានៅថ្ងៃដែលផោះតាងផោះតាងរបស់ម្ចាស់របស់អ្នកមួយចំនួននឹងមកដល់ពេលនោះ បុគ្គលម្នាក់ម្នាក់នឹងគេហៅថាអ៊ីម៉ាន របស់បុគ្គលម្នាក់ម្នាក់អត់មាន ប្រយោជន៍ទេបើសិនជាបុគ្គលនោះមិនមានអ៊ីម៉ានពីមុនមកឬក៏គេមិនទទួលបាន ពីអ៊ីម៉ានរបស់គេ នៅប្រការល្អនៅអំពើល្អទេចឹងកន្លែងនេះគឺចង់សំដៅទៅលើថាពាក្យថាអាយិតអាយិតរបស់អល់ឡោះមួយចំនួន ភាកច្រើននៃអ្នកមូហ្វេសស៊ីរីន មូហ្វាស៊ីរូនគាត់បានបកស្រាយថានោះគឺកូលូអ៊ីសាំស៊ីមិនម៉ាហ្រីប៊ីហាគឺព្រះអាទិត្យរះពីទិសខាងលិចមកវិញចឹងនេះគឺជាការបកស្រាយរបស់អ្នកមូហ្វាស៊ីរីនតកតូននឹងអាយត្តរបស់អល់ឡោះនេះចឹងមានន័យថាអល់ឡោះបានបង្កប់នៅអត្តន័យពាក្យថាអាយត្តរបស់ទ្រង់កន្លែងនេះគឺសំដៅទៅលើថា thunder ដ៏ធំមួយ ក្នុងចំណោមបណ្ដា thunder ផ្សេងផ្សេងទៀតនោះគឺព្រះអាទិត្យ រះពីទិសខាង ខាងលិចមកទិសខាងកើតវិញហើយអ្វីដែលបញ្ជាក់បន្ថែមទៅលើបន្ទូលរបស់អល់ឡោះស៊ុបហានតាឡានោះនោះគឺប្រសាសន៍របស់នប៊ីយើងមូហាម៉ាឌុនសុសឡាំទៅលើអាយត្តមាញ់មិញនេះគឺនប៊ីថា ذلك حين تطلع الشمس من مغربها អឺមានន័យថាពេលនោះគឺជាពេលដែលព្រះអាទិត្យរះពីទិសខាង ខាងលិចរបស់វាមកវិញ អញ្ចឹងយើងឃើញជាក់ស្ដែងថាអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកយ៉ាងច្បាស់ក្នុងគម្ពីរអល់កុរអានអំពីពេលវេលាដែលព្រះអាទិត្យនឹងរះពីទិសខាង ពីទិសខាងលិចមកវិញយើងឃើញច្រើនចំណុចណាស់ដែលអល់ឡោះជាម្ចាស់បានរំលឹកប្រាប់អំពី ពាក្យថាព្រះអាទិត្យរះពីទិសខាងលិចដូចជាសម័យណាំរ៉ូតស្ដេចណាំរ៉ូតនេះគាត់ប្រឆាំងជាមួយនឹងនប៊ីអ៊ីប្រាហ៊ីមអាឡៃសាឡាមដែលជាអូលុលអៃសមីម្នាក់ យើងឃើញថាអល់ឡោះបានរំលឹកនៅក្នុងសូរ៉ាបាការ៉ានៅពេលដែលស្ដេចណាំរ៉ូតនេះគាត់អួតអាងខ្លួនឯងថាគាត់គឺជាអ្នកដែលអាចឲ្យមនុស្សស្លាប់មនុស្សរស់បានដោយអ្វីដែលនប៊ីអ៊ីប្រាហ៊ីមបានអះអាងថាម្ចាស់របស់ខ្ញុំគឺជាអ្នកដែលអាចឲ្យរស់ឲ្យស្លាប់អញ្ចឹងណាំរ៉ូតគាត់ថាគាត់ក៏អាចឲ្យរស់ឲ្យស្លាប់បានដែរអញ្ចឹងគាត់ឆ្លាប់ចាប់ឆ្លើយសឹកពីរអ្នកមកឃើញទេពេលដែលចាប់ឆ្លើយសឹកមកនេះគាត់ថាម្នាក់នេះអញឲ្យរស់អញ្ចឹងគាត់ប្រឡែងទៅគាត់ថានេះឲ្យរស់ឃើញទេ ដល់តែម្នាក់ទៀតអញឲ្យស្លាប់អញ្ចឹងគាត់ក៏សម្លាប់ម្នាក់ទៀតទៅអញ្ចឹងគាត់ថាគាត់ឲ្យរស់បានគាត់ឲ្យស្លាប់បានដូចអ្វីដែលអល់ឡោះមានគឺគាត់ដូចគ្នាគាត់ជាអល់ឡោះដែរជាម្ចាស់ដែរចង់និយាយអញ្ចឹងណាអញ្ចឹងបានជាអល់ឡោះប្រាប់នប៊ីអ៊ីប្រាហ៊ីមថាសួរវាទៅអល់ឡោះជាម្ចាស់អ៊ីនអល់ឡោះយ៉ាទីប៊ីសាំស៊ីមីនមីនអលម៉ាស្រិកហ្វាទីប៊ីហាមីនអលម៉ាហ្រីបហ្វាប៊ូហ៊ីតលកាហ្វារវ៉ាឡឡោះឡាយ៉ាហ្ឌីលកោមលហ្សាលីមីនអញ្ចឹង អ៊ីប្រាហ៊ីមឯងសួរវាមើលថាអល់ឡោះជាម្ចាស់ម្ចាស់របស់ឯងនេះជាអ្នកដែលឲ្យព្រះអាទិត្យរះពីទិសខាងកើតមកលិចនៅទិសខាងលិចអញ្ចឹងបើសិនជាឯងថាឯងខ្លាំងដែរឯងឲ្យព្រះអាទិត្យរះពីទិសខាងលិចមកមកមកលិចនៅទិសខាងកើតវិញមើលអញ្ចឹងសួរថាធ្វើបាននេះអ្នកដែលមិនមែនម្ចាស់ពិតប្រាកដគឺធ្វើអត់បានទេ fabuhita alladhi kafar អញ្ចឹងមានន័យថាអ្នកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ ផោះតាងរបស់វាគឺចាត់ទុកជាមោឃៈមានន័យថាមិនអាចយកមកធ្វើអំណះអំណាងបានទេត្រូវបានចាញ់ដោយដោយដោយភាពជាក់ស្ដែងដល់អល់ឡោះជាម្ចាស់ចង់បញ្ជាក់ប្រាប់អញ្ចឹងមានន័យថាវាជា tender មួយយ៉ាងធំដែលមនុស្សមិនអាចធ្វើបានទេមកក្លុករបស់អល់ឡោះក្រៅពីអល់ឡោះស៊ុបហានតាឡាជាម្ចាស់ដែលបញ្ជាឲ្យព្រះអាទិត្យរះពីនេះទៅនេះពីនោះមកនោះអានេះជាការងាររបស់អល់ឡោះស៊ុបហានតាឡានប៊ីយើងមូហាម៉ាត់សឡាមក៏បាន បញ្ជាក់នៅក្នុងហាឌីសដ៏សាហីហ៍ នៅក្នុងគីតាប៊ូខារីវ៉ាមូស្លីមនៅក្នុងប្រសាសន៍របស់លោកថា لا تقوم الساعة حتى تطلع الشمس من مغربها فإذا طلعت فرآها الناس آمنوا أجمعون فذاك حين لا ينفع نفسا إيمانها لم تكن آمنت من قبل أو كسبت في إيمانها خيرا ថ្ងៃគីយ៉ាម៉ាត់នឹងមិនទាន់មកដល់ទេ នេះជាសម្ដីរបស់នប៊ីយើងមូហាម៉ាត់សាឡាំថ្ងៃកិយាម៉ាត់នឹងមិនទាន់មកដល់ទេលុះត្រាតែព្រះអាទិត្យនឹងវារះពីទិសខាងលិចបោះវាមកវិញមកទិសខាងកើតវិញអានឹងបានដល់នៅពេលដែលព្រះអាទិត្យបានរះពីទិសខាងលិចមកមនុស្សឃើញទាំងអស់គ្មាននរណាមួយបដិសេធទេឃើញមកអាមនុស្សអជ្មាអូនពួកគេមានជំនឿទាំងអស់មានជំនឿនឹងអីនឹងមហិទ្ធិឫទ្ធិរបស់អល់ឡោះងាកមកមានជំនឿនឹងអល់ឡោះហ៊ូស៊ុំជាម្ចាស់ទាំងអស់ប៉ុន្តែនប៊ីថាម៉េចនៅពេលនោះ គឺអ៊ីម៉ានរបស់មនុស្សហ្នឹងបុគ្គលម្នាក់ម្នាក់ហ្នឹងគ្មានប្រយោជន៍ទេប្រសិនបើគេមិនមានអ៊ីម៉ានពីមុនមកមានន័យថាមុនកើតឡើងបញ្ហានេះអត់មានជំនឿទេបែរជាដល់ឃើញទស្សនភាពហ្នឹងបានជឿអត់មានអត់មានន័យអីទេឬក៏នៅពេលដែលអ៊ីម៉ានរបស់គេមាននោះគេអត់អំពើល្អវាអត់កើតមានសម្រាប់គេមានគេអត់ច្បាស់នៅក្នុងខ្លួនអញ្ចឹងគាត់នឹងមិនអាចទទួលបានកសលផលបុណ្យនៅពេលដែលឃើញហើយបានមកមានអ៊ីម៉ាននឹងអល់ឡោះជាម្ចាស់គឺដាច់ខាត អល់ឡោះអត់ទទួលយកទេហើយអល់ឡោះក៏អត់ផ្ដល់ផ្ដល់ផលឲ្យដែរចឹងយើងឃើញថាអាទេសរបស់រ៉ាស៊ូលសាឡាមបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងប្រសាសន៍របស់លោកអំពី អំពីរឿងថាតកតងនឹងបញ្ហាព្រះអាទិត្យរះពីទិសខាងលិចមកវិញដែលជាតន្ទើកិយាម៉ាត់ធំមានការរាយការណ៍មួយអំពីអប៊ូសាររិនរ៉ាឌីយ៉ាឡោះអានហ៊ូអាននប៊ីយ៉ាសលឡាឡាមកឡាយ៉ូម៉ាន់ចឹងអប៊ូសាររិនគាត់ថាពិតប្រកបណាស់ មានថ្ងៃមួយនប៊ីសុសឡាមលោកមានប្រសាសន៍ថាអតដរូណាអៃណតហ្ហាប៊ូហាហ្សិសាំសតើពួកអ្នកមានដឹងទេថាតើព្រះអាទិត្យនេះវាវាដើរទៅណានប៊ីដាក់ជាសំណួរអញ្ចឹងណាកូលូអល់ឡោះវ៉ារ៉ាស៊ូលូហ៊ូអាឡាំសាហាបដែលគាត់អត់ដឹងគាត់ឆ្លើយថាមានតែអល់ឡោះនិងរ៉ាស៊ូលរបស់អល់ឡោះទេ ដែលដឹងបំផុតជាងជាទម្លាប់របស់សាហាបនប៊ីយើងមូហាម៉ាត់សល្លាម កាលណាអ្វីដែលពួកគាត់អត់ដឹងគាត់ថាអល់ឡោះនិងរ៉ាសូលរបស់អល់ឡោះទេដែលដឹងបំផុត សម្រាប់គាត់គឺគាត់អត់ដឹងទេពួកគាត់ចឹងការដែលថាមិនចំណុចនេះនេះបង្ហាញប្រាប់ថាអ្វីដែលយើងមិនដឹងយើងថាយើងអត់ដឹងអត់មានអីអន់ទេអត់មានអីត្រអន់ទេប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងមិនដឹងហើយយើងថាយើងដឹងវាផ្ទុយពីអ្វីដែលជាលំនាំធ្វើរបស់សាវ័ននប៊ីយើងមកអាសឡាម ចឹងកាលណាយើងមិនដឹងហូបកុំណាយើងមិនទាន់ចេះឬមិនទាន់ជួបយើងប្រាប់ថាលិនអត់ទាន់ចេះអត់ទាន់ជួបវាអត់មានអីរឿងចម្លែកខាងនឹងអន់ទេព្រោះអិលមូរបស់អល់ឡោះអ្នកណាមួយដឹងអស់នេះយើងមើលគំរូសាបាត់នប៊ីយើងពេលដែលនប៊ីសាបនប៊ីសួរដូច្នេះសាបាត់មិនដឹងបើថាមានតែអល់ឡោះនិងរ៉ាសូលរបស់អល់ឡោះទេដែលដឹងហើយរឿងនេះកើតឡើងច្រើនណាតើតើនៅអ្វីដែលមិនដឹងគឺពួកគាត់ថាចឹងឯងអល់ឡោះទេដែលដឹងជាងគេបំផុតកលាពេលនោះនប៊ីយើងមហាម៉ាត់សាឡាមចាប់ផ្ដើមបរិយានប្រាប់ إن هذه تجري حتى تنتهي إلى مستقرها تحت الأرض فتقر ساجدا គាត់ថានេះព្រះអាទិត្យនេះណាវាដើរតាមគន្លងរបស់វារហូតទៅដល់កន្លែងដែលវាត្រូវឈប់នៅក្រោមអរ៉សរបស់អល់ឡោះស៊ុបហានតាឡា فتقر ساجدا ហើយវាអោនសុយុតអល់ឡោះស៊ុបហានតាឡាឃើញទេ فلا تزال ذلك حتى يقال لها វាធ្វើអញ្ចឹងរហូត មានន័យថាការងាររបស់វាគឺអញ្ចឹងការងាររបស់ព្រះអាទិត្យរហូតដល់គេនិយាយទៅកាន់ព្រះអាទិត្យថាអ៊ីរហ្វាអ៊ីអ៊ីរជីអ៊ីមិនហៃស៊ូជីទីចឹងចូលណែឯងលើបឡើងហើយវិលត្រឡប់ទៅកន្លែងណែឯងចេញដំណើរមកទៅដល់កន្លែងហ្នឹងឲ្យវិលមកទិសខាងកើតហើយរះទៅវិញឃើញទេ فترجع فتصبح طالعا من مطلعها ចឹងវាក៏វិលទៅវិញតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ឲ្យទៅកន្លែងណាគឺទៅកន្លែងណា រហូតដល់មកទូសុបួសវាចាប់ផ្ដើមរះពីកន្លែងដែលវារះមកទៀតនប៊ីថាចឹងសុមមតជរីហើយចំសម្រីរបស់រ៉ូសូលដដែលធ្វើដំណើរតាមគន្លងរបស់វារហូតទៅដល់កន្លែងដែលវាឈប់ក្រោមអរិសរបស់អល់ឡោះសួយតអល់ឡោះជាម្ចាស់ហើយគេក៏បាននិយាយដូចគ្នាថាឲ្យវិលទៅវិញទៅកន្លែងដែលឯងមកពីណាទៅកន្លែងហ្នឹងវិញរហូតដល់ចំណុចចុងក្រោយមានដំណាក់កាលមួយដែលគេនិយាយទៅកាន់ព្រះអតិថាអ៊ីរ៉ហ្វី អស្វិហីតលីអាតាន់មិនម៉ាហ្គ្រីប៊ីគីពេលនេះនៅពេលឯងពេលសុវោះម្ដងនេះ គឺណែឯងទៅរះពីទិសខាងលិចរបស់វានេះពីទិសខាងលិចមកម្ដងតោះទុស្បិះតលីអាតាន់មិនម៉ាហ្គ្រីប៊ីហាអញ្ចឹងព្រះអាទិត្យហ្នឹងក៏ចាប់ផ្ដើមចូលមកទូសុវោះមកដល់ក៏ចាប់ផ្ដើមរះពីទិសខាងលិចមកវិញ فقال رسول الله صلى الله عليه وسلم ពេលនោះរ៉ាស៊ូលបាននិយាយថាអតតរូណមតាហ្សាគុំតើពួកអ្នកដឹងទេ ថាពេលដែលថារះពីទិសខាងលិចមកវិញនេះពេលណាザកនប៊ីឆ្លើយប្រាប់តែម្ដងពុទ្ធសាវកអត់ដឹងទេザកណាហ៊ីឡាហ៊ីណាឡាយ៉ាន់ហ្វូណាហ្វសានអ៊ីម៉ានូហាឡាំតគុនអាម៉ាណាត់ស្មីងកបអោកាសបាត់ហ្វីអ៊ីម៉ានីហាខៃរ៉ាគឺនៅពេលដែលអ៊ីម៉ាន់របស់មនុស្សម្នាក់ម្នាក់នោះគឺវាអត់មានប្រយោជន៍ទេពេលហ្នឹងគឺអ៊ីម៉ាន់លែងមានប្រយោជន៍ហើយប្រសិនបើគាត់មិនមានជំនឿពីមុននឹងទេ ឬក៏ពេលដែលគាត់មិនបានផលល្អដោយសារជំនឿរបស់គាត់ទេអញ្ចឹងមានន័យថាពេលវេលានោះជាពេលវេលាដែលអ៊ីម៉ានអត់អត់មានប្រយោជន៍អញ្ចឹងពេលនោះហើយជាពេលដែលបិទទ្វារតាវ៉ាត់ព្រោះអល់ឡោះលែងទទួលតាវ៉ាត់ហើយទោះបីណាឯងជឿយ៉ាងណាក៏ដោយក៏អល់ឡោះលែងទទួលហើយអញ្ចឹងវាអត់មានអំពើល្អទៀតទេនៅពេលដែលព្រះអាទិត្យរះពីទិសខាងលិចមកវិញនេះសម្រាប់ពេលវេលាតន្ទើធំព្រះអាទិត្យរះពីទិសខាងលិចមកវិញអល់ឡោះបិទទ្វារតាវ៉ាត់ប៉ុន្តែសម្រាប់យើងម្នាក់ម្នាក់នេះ អល់ឡោះបិទទ្វារតាវត្តនៅពេលណានៅពេលដែលដល់ហលកុំណាគេហៅថាដល់អាគេហៅថាដកចកាមន់រត់រត់ណាដល់កន្លែងដែលហលកុំមកដល់ខាងលើនេះហើយគឺចប់អល់ឡោះលែងទទួលយកហើយតាវត្តរបស់មនុស្សម្នាក់ម្នាក់អញ្ចឹងប្រសិនបើយើងគិតថាសេចក្តីស្លាប់វាអត់ទៀងទេវាអាចមកនៅពេលណាគឺកុំពន្យាពេលនៅក្នុងការតាវត្តសុំទោសពីអល់ឡោះឲ្យសោះ កុំរងចាំធ្វើអំពើល្អធ្វើអាក្រក់ហើយសពបែបយ៉ាងរហូតចាំមានឱកាសដើម្បីតាវត្តយើងមិនអាចមិនអាចដឹងថាសេចក្តីស្លាប់មកដល់ពេលណាទេព្រោះអ្នកខ្លាំងចាំចិត្តដល់ព្រះអាទិត្យរះពីទិសខាងលិចមកវិញតែយើងដឹងនៅពេលណាអីបើសិនជាដល់ទៅពេលនោះគឺបាត់ធ្វើតាវត្តត្រូវបានបាត់បញ្ចប់តែម្ដងចឹងនេះគឺជាអ្វីដែលនប៊ីយើងមូហាម៉ាត់សុលសាឡាមលោកបានរំលឹកប្រាប់ អំពីប្រការដែលធំដែលវានឹងកើតឡើង ហើយដែលគ្មានអ្នកណាមួយអាចដឹងក្រៅពីអល់ឡោះជាម្ចាស់ថាតើពេលវេលាដែលនោះនឹងមកដល់ទៅពេលណាវល់ឡោះតាឡាមានតែអល់ឡោះទេដែលមួយដែលដឹងគាត់សូម្បីតែនប៊ីយើងមូហាម៉ាត់សុសឡាមក៏លោកអត់ដឹងដែរគ្រាន់តែប្រាប់ថាវាជាសញ្ញាមួយ ដែលគៀកនឹងដល់ថ្ងៃថ្ងៃគីយ៉ាម៉ាត់ឯងហើយយើងឃើញដលជាច្រើនទៀតថាអល់ឡោះលែងទទួលយកតើវត្តនេះគឺច្រើនចំណុចណាស់ជុំវិញបញ្ហាអ្នកដែលពន្យាពេលតើវត្តរហូតដល់ដល់ពេលនោះដល់ពេលនោះគឺដាច់ខាតអត់ទេ អត់បានទេហើយចំណុចមួយទៀតដែលយើងឃើញថាអ្វីដែលនប៊ីយើងមូហាម៉ាត់សុសឡាមបានរំលឹកប្រាប់ អំពីពេលវេលាតើវត្តដែលអល់ឡោះពេញចិត្តឲ្យមនុស្សតើវត្តបំផុតនោះគឺពេលណាក៏ដោយក៏អល់ឡោះជាម្ចាស់រងចាំទទួលការតើវត្តរបស់មនុស្សទាំងអស់វានៅតែម្ចាស់ខ្លួនដែលប្រព្រឹត្តខុសហ្នឹងមិនព្រមតើវត្តសុំទោសពីអល់ឡោះយើងមើលហាទីសមួយនប៊ីយើងមូហាម៉ាត់សុសឡាមបានបង្ហាញប្រាប់អំពីអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរំលឹកនៅក្នុង ហាឌីសគុតស៊ីមួយថាអ៊ីនឡោះយ៉ាប់ស៊ូទូយ៉ាដាហ៊ូប៊ីលៃលីយ៉ាទូបាម៉ាស៊ីអ៊ូម៉ាស៊ីអានណាហារវ៉ាវ៉ាយ៉ាប់ស៊ូទូយ៉ាដាហ៊ូប៊ីនណាហារលីយ៉ាទូបាម៉ាស៊ីអលឡៃល hatta tatlu asy-syamsu min maghribiha ពិតប្រកបណាស់អល់ឡោះស៊ុបហានវតាឡាទ្រង់លាដៃរបស់ទ្រង់លាបានដៃរបស់ទ្រង់នៅពេលយប់ដើម្បីទទួលយកតើវត្តរបស់អ្នកដែលធ្វើខុសនៅពេលថ្ងៃ ហើយទ្រង់បានលាបាតដៃរបស់ទ្រង់នៅពេលថ្ងៃដើម្បីទទួលយកអ្នកដែលធ្វើខុសនៅពេលយប់នៅពេលយប់រហូតដល់ពេលវេលាហ្នឹងមានអល់ឡោះបានទ្រង់បានធ្វើដូច្នេះរហូតដល់ព្រះអាទិត្យវារះពីទិសខាងលិចមកវិញអានេះឈប់ទទួលយកអញ្ចឹងមានន័យថាមានឱកាសច្រើនប៉ុន្តែកុំបណ្ដែតបណ្ដោយខ្លួនរហូតដល់ហួសឱកាសនេះអានឹងគឺជារឿងមួយដែលលំបាកលំបាកហើយសម្រាប់មនុស្សម្នាក់ម្នាក់អញ្ចឹងទាំងអស់នេះមានន័យថា អ្វីដែលនប៊ីបានលើកឡើងនេះគឺបង្ហាញអំពីឱកាសដែលអល់ឡោះទុកឲ្យសម្រាប់ខ្ញុំបំរើម្នាក់ម្នាក់ដែលខុសនៅលើទុនយ៉ានេះប្រសិនបើគ្មានតៅវត្តទេច្បាស់ជាមនុស្សមិនអាចគេចផុតពីកំហុសបានទេ មានន័យថាបើសិនជាបុគ្គលខុសគឺដឹងតែខុសអត់មានច្រកសារភាពកំហុសទេច្បាស់ជាយើងមិនអាចរួចអំពីតន្តកម្មរបស់អល់ឡោះបានទេព្រោះអ្នកណាមួយមិនខុសអ្នកណាមួយមិនជួបបញ្ហាប៉ុន្តែច្រកតៅវត្តនេះហើយ បង្ហាញអំពីរ៉ះម៉ាត់របស់អល់ឡោះហ៊ូស៊ុបហានតាឡាមកលើបំរើរបស់ទ្រង់គ្រប់គ្រប់រូបដើម្បីឲ្យជៀសផុតអំពីតនកម្មរបស់អល់ឡោះបើសិនជាយើងដាក់ជាសំណួរសួរតើតើនឹងបញ្ហាតើវត្តនេះថាតើអល់ឡោះចង់ធ្វើតនកម្មមនុស្សទេចង់ធ្វើតនកម្មមកខ្លុករបស់អល់ឡោះទេអត់ទេ បានជាអល់ឡោះផ្ដល់រ៉ះម៉ាត់ឲ្យផ្ដល់រ៉ះម៉ាត់ផ្ដល់ក្តីមេត្តា ទុកឱកាសឲ្យផ្ដល់ក្តីមេត្តាទុកឲ្យលើកលែងតែអ្នកដែល គេហៅ man ever ណាលើកលែងតែអ្នកដែលប្រឆាំងប្រកែកមិនចង់បានរ៉ហ្មាត់របស់អល់ឡោះមិនចង់ធ្វើតាមអ្វីដែលជាបទបញ្ជារបស់អល់ឡោះអានេះគាត់ជ្រើសរើសយកផ្លូវមួយដែលបន្ទុកនេះគឺលើខ្លួនគាត់នឹងតែម្ដងដែលគាត់ត្រូវតែអឺប្រឈមចំពោះអ្វីដែលគាត់បានធ្វើជាយើងឃើញហើយឃើញទៀតថា tender ទាំងអស់នេះគឺមិនទាន់បានចេញទេសូម្បីតែព្រះអាទិត្យរះពីទិសខាងខាងលិចហ្នឹងជា tender ទី9នេះក៏អត់ទាន់ចេញដែរ ពីព្រោះគ្មានប្រវត្តិសាស្ត្រណាដែលបង្ហាញថាព្រះអាទិត្យរះពីទិសពីទិសខាងលិចទេរហូតដល់ម៉ោងនេះអត់ទាន់មានទេអញ្ចឹងមានន័យថាតន្ទ័រនេះវានឹងកើតឡើងប៉ុន្តែកើតឡើងនៅពេលណាគ្មានអ្នកណាមួយអាចដឹងក្រៅពីអល់ឡោះហ៊ូស៊ុបហានវតាឡាឡើយមានតែអល់ឡោះជាម្ចាស់ទេដូច្នេះការដែលយើងរំលឹកគ្នាអំពីតន្ទ័រកិយាម៉ាត់ដែលតេតូននឹងព្រះអាទិត្យរះពីទិសខាងលិចមកវិញនេះមិនមែនជារឿងមួយអ្វីមួយដែលថាវាមិនអាចកើត បាននោះទេអានឹងអាកលរបស់យើងយើងគិតថាវាមិនអាចកើតបានប៉ុន្តែសម្រាប់អ្វីដែលជាពោះតា ជាបន្ទូលរបស់អល់ឡោះនិងប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សុសឡាមគឺពិតប្រកបពិតប្រកបយើងឃើញជាក់ស្ដែងយើងឃើញថាកាលសម័យនប៊ីយើងមូហាម៉ាត់សុសឡាមគឺអល់ឡោះឲ្យព្រះប្រច័ននេះនឹងបែកជា3នៅក្នុងស្ថានភាពមួយដែលមនុស្សគិតថាវាមិនអាចកើតឡើង អានេះយើងគិតតែជាឧទាហរណ៍ពេលណាដែលអល់ឡោះឲ្យវាបែកជា3មនុស្សឃើញ3បងជាការងាររបស់អល់ឡោះឲ្យបែកជា3ឃើញឃើញជា3តែម្ដងពិតមែនដែលយើងគិតថាវាធំណាស់វាធំមែនទែនប៉ុន្តែបើប្រៀបធៀបនឹងអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ថាវាមិនវាជារបស់ខ្លុករបស់អល់ឡោះមានន័យថាវាតូចតូចតូចតូចល្អិតណាស់សម្រាប់អល់ឡោះហ៊ូស៊ុបហានវតអាឡាអញ្ចឹងអ្វីដែលអល់ឡោះចង់វាមិន អាចគេចផុតបានទេ វាត្រូវតែកើតណាដូចជាក្នុងកាពីអល់កុរអានដល់ឡោះបានរំលឹកថាថ្ងៃគីយ៉ាម៉ាត់ដែលជាថ្ងៃដែលសូម្បីតែភ្នំដែលយើងឃើញថាវាជាស្នឹងដែលនៅលើផែនដីនេះដល់ឡោះបញ្ជាក់ថាវាជាស្នឹងដើម្បីសង្កត់ផែនដីកុំឲ្យរង្គើនេះយើងគិតពីខួរក្បាលរបស់យើងយើងគិតថាគ្មាននរណាមួយអាចទៅកោះរំលើងភ្នំបានទេក៏ប៉ុន្តែថ្ងៃនោះអល់ឡោះឲ្យខ្យល់បក់រហូតដល់ភ្នំហុយហាក់បីដូចជាស្លាបសัตว์ដែលហុយវាងាយបំផុត អានឹងគេថាវាធ្ងន់មើលផែនដីទាំងមូលបើយើងគិតគ្រាន់តែយើងលើកដីមកបកីពីបកីយើងថាធ្ងន់បើលើសពីនេះយើងលើកអត់រួចតែថ្ងៃគិយាម៉ាត់ទៅអល់ឡោះថាទ្រង់មូផែនដីនិងដៃស្ដាំរបស់ទ្រង់មូនិងដៃស្ដាំចឹងយើងមិនអាចថាដៃរលាស់ប៉ុន្មានអីប៉ុន្មានវល់ឡោះតាអាឡាតែត្រង់ថាត្រង់នឹងមូខែដីទាំងមូលណាមូនឹងដៃរបស់ព្រះអញ្ចឹងមានន័យវាធ្ងន់ជាងអាព្រះអាទិត្យដែលយើងមើលថាវាធំវាអស្ចារ្យគ្មានអ្នកអាចធ្វើបាន ប៉ុន្តែសម្រាប់អល់ឡោះជាម្ចាស់ជាម្ចាស់ដ៏ពិតប្រាកដគឺគ្មានអ្វីមួយដែលអាចប្រឆាំងនឹងបទបញ្ជារបស់អល់ឡោះជាម្ចាស់បាននោះទេដូច្នេះយើងសរុបសេចក្តីមកវិញថារាល់តន្ទើកិយាម៉ាត់ទាំងអស់នេះ ដែលយើងបាន រំលឹកគ្នាមួយចំនួនកន្លងមកនេះគឺមិនកុំយកខួរក្បាលទៅគិតទៅថាវាយ៉ាងម៉េចអីវាយ៉ាងម៉េចមិនមែនជារឿងរបស់យើងទេតែអ្វីដែលអ្នកមានជំនឿត្រូវធ្វើ ត្រឹមជឿនៅអ្វីដែលមានផោះតាងពិតប្រាកដគឺត្រូវតែជឿ តែអ្វីដែលមិនមានផោះតាំងពិតប្រាកដទេសូមកុំជឿអានេះចប់ហើយសម្រាប់អ្នកមានជំនឿគឺស្រួលស្រួលណាស់គ្មានការអនុវត្តទៅតាមសុណាស់របស់នប៊ីលំបាក់ទេអ្វីដែលមានជាផោះតាំងជឿបើសិនជាតេតុំប្រកាសអកបាំងហើយបើមិនមានជាផោះតាំងទេកុំជឿអានេះគឺចប់អត់មានអីប្របាក់ប៉ុន្តែបើសិនជាយើងអ្នកខ្លះគាត់ថាស្អីក៏ជឿស្អីក៏ជឿវាត្រូវជារឿងមួយត្រូវបានគេបោកប្រាស់តាមរយៈព័ត៌មានតាមរយៈការបង្កើតឡើងរបស់មនុស្ស អានឹងវាវាកើតឡើងចឹងប៉ុន្តែសម្រាប់អ្នកមានជំនឿពិតប្រាកដត្រូវតែមានលំនឹងជាមួយនឹងផោះតាងពិតប្រាកដដែលជាបន្ទូលរបស់អល់ឡោះឬក៏ប្រសាសន៍របស់នប៊ីយើងមូហាម៉ាឌុនសលឡោះអាឡៃសាឡាំចឹងលើសូមយកការណាសិហាត់ប៉ានេះហើយខ្លៃលោមានអីជាសំណួរសម្រាប់សួរនាំគ្នាដែលមិនតេតទៅនឹងហុគមរបស់អល់ឡោះហ៊ូស៊ុបហានវតាឡា هذا وصلى نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته لا إله إلا الله